ឆាអ្នកដែលសម្រានអត់លួបមិនមែនមកពីអីមកពីគិតច្រើនមកពីចិត្តរវើរវាយច្រើនមកពីចិត្តនឹងត្រាច់រង្គត់ទៅទីនេះទីនោះផងណាមួយគិតកូននៅបាត់ដបងណាមួយគិតកូននៅសៀមរាបណាមួយគិតកូននៅម្ពិញណាមួយកូននៅកំមណាមួយកូននៅកំឡោះធ្វើជើងកាងទៀតគិតផងគិតនេះគិតនោះតើបបានអ្នកសម្រានមិនងាយលក់ដោយសារចិត្តអត់ងាយស្ងប់ណាញាតិញោមដឹងអត់ ហើយញោមដែលធ្លាប់សម្រានសិតអ្នកធ្លាប់គ្មានអ្នកណាអត់ធ្លាប់សម្រានទេមែនទេសិតអ្នកធ្លាប់ហើយតាំងអាត្មាក៏ធ្លាប់សិនចឹងដែរដូចគ្នាតាតែបើយើងចង់ដាក់ភ្លាមលក់ភ្លាតតលតែចិត្តនឹងឲ្យស្ងប់ ស្ងប់ឲ្យស្មឹងស្មាតឲ្យចិត្តតែមួយអារម្មណ៍មូលមកឆាប់លក់ហ្នឹងញាតិញោមរឿងអីដែលត្រូវវែងលក់តែដោយសារអារម្មណ៍អាល័យតណេះអាល័យតណោះហើយតាហើយមនុស្សគេថាមនុស្សយល់សពកាន់តែច្រើនមនុស្សគឺចិត្តអត់មូលកាន់តែច្រើនដែរតិចថាយល់សពនឹងហេតុនេះហេតុនោះចុះ មានខ្លះឲ្យអាត្មាកាត់ទៅសពយោសពឃើញទៅជួបព្រះអីព្រះអញ្ចេះយោសពឃើញមកលេងស្រុកនេះអញ្ចេះយោសពឃើញទៅលេងស្រុកនោះអញ្ចេះហើយដឹកគុណជួយកាត់មើលមិនចូលសពនោះមិនលោកនឹងគ្រូកតុយលេងយកមកឲ្យលោកកាត់ណាញាតិញោមមែនរឿងអីដែលយោសពដោយសារចិត្តយើងវាស្មុកស្មាញតែមនុស្សចិត្តស្មុកស្មាញយោសពច្រើនហើយតែចិត្តមិនស្មុកស្មាញដាក់ផ្លឹបម៉ោង7ក៏នៅតែមិនយោសពដែរញាតិញោមនឹងសមាធិ តាំងចិត្តឲ្យស្ងប់ស្ថិតនៅក្នុងសមាធិយកចិត្តនឹងប្រព្រឹត្តទៅក្នុងការមន់ពោលនិយាយដាក់គេឲ្យគេចិត្តស្ងប់កុំឲ្យគេក្រោតខឹងគេកុំឲ្យគេឆេវឆាវដាក់គ្នាកុំឲ្យគេអាឡ័យតែអារម្មណ៍ជាប់ជាមួយនឹងវត្ថុកាមកិលេសកាមឬក៏ជាប់ជាមួយនឹងកាមគុណទាំងឡាយព្រះសម្មាសម្ពុទ្ធព្រះអង្គពោលសម្ដី របស់លោកគឺ ប្រព្រឹត្តទៅក្នុងន័យដូចនេះឯង ហើយពន្យល់សត្វលោកឲ្យប្រព្រឹត្តទៅនៅសេចក្តីល្អដតេដតេនឹងច្រើនរហូតសត្វលោកទាំងឡាយរួចចាក់ទុកដល់នៅព្រះនិព្វានក៏ច្រើនដែរដល់បានទេញាតិញោមទីម៉ែណាមិញទី7ចាំដល់តែ10ហ្នឹងបើមិនចាំអីទៅដល់ផ្ទះវិញកូនចៅសួរយាយលោកប៉ាឡោទីពីអីទេពី1ដល់លេខ10ចាំបានទេហើយ1ដល់លេខ10ហ្នឹងមានអីខ្លះយាយ1 2 3 4 5 6 7 8 9 10 ចាំមិនប៉ុណ្ណឹងហ្នឹងហើយមិនបាច់ចាំធរទេចាំមកប៉ុណ្ណឹងទៅបានណាទី8បញ្ញាកថាសំដីពោលឲ្យកើតបញ្ញា ដឹកនាំឲ្យមានបញ្ញា បញ្យលឲ្យមានបញ្ញាដោយអាត្មាទេវោកបោករងថ្ងៃតាមវិទ្យុតាមទូរទស្សន៍គ្រប់ពេលវេលាអស់ហ្នឹងនាំឲ្យញាតិញោមមានបញ្ញាដែរញាតិញោមឲ្យមានដែរសប្ងៃនោះមានដែរណោះ ចឹងសម្ដីហ្នឹងគឺសម្ដី ដឹកនាំឲ្យមានបញ្ញាអត់នាំឲ្យញាតិញោមកើតហិង្សាគ្នាទេបើឲ្យញាតិញោមកើតហិង្សាគ្នាមិនមែនធម្មកថាទេធម្មកថាពោលតែពាក្យណាមានប្រយោជន៍ដែលដឹកនាំឲ្យបរិស័ទទៅរកសេចក្តីល្អពោលដើម្បីតាក់លៀបលៀបភេអ្នកលៀបភាំងនិច្ចកឹងសៈណតាយកលៀបមកតាក់លៀបដោយពាក្យសម្ដីកុហណាកុហកដោយរឹកពីលក្ខណៈរឿងអស់ហ្នឹងគឺ មិនមែនជាព្រះធម្មកថាទេអត់ដឹកនាំឲ្យញាតិញោមខឹងគ្នាអត់ដឹកនាំឲ្យញាតិញោមនិយាយដើមគ្នាអត់ដឹកនាំឲ្យញាតិញោមទៅរកផ្លូវទុកដឹកនាំញោមនឹងទៅរកផ្លូវសុខឈ្មោះថាធម្មកថាអ្នកសំដែងពុទ្ធោពាក្យពេចនៃការសំដែងធម៌របស់ធម្មកថាគឺមិនដែលនិយាយអំពីគុណតម្លៃរបស់បាបទេ ច្រើនតែ និយាយអំពីគុណតម្លៃរបស់បុណ្យណាញាតិញោមណាគុណតម្លៃរបស់សេចក្តីល្អ ដឹកនាំឲ្យញោមមានបញ្ញាដឹកនាំឲ្យមានបញ្ញាចេះពិចារណានោះឈ្មោះថាបញ្ញាកថាការពោលអំពីបញ្ញាអ្នកពលមានបញ្ញាច្រើនណាស់ជាពិសេសបណ្ណមន្តានីនឹងលោកតែងតែបដៅកូនសិស្សលោកក្នុងកថាវត្ថុទាំង10ហ្នឹងញាតិញោមប្រក្រតីរបស់លោកទូលមានចឹងឯងរហូត ដល់បរិស័ទសាវកហ្នឹងទូលមានតែរឿងកថាវត្ថុហ្នឹងឯងទាំង10ហ្នឹងឯងមាន តញ្ញាកថាក្នុងនឹងដែរឥឡូវទី8ហ្នឹងណាញាតិញោមចូលដល់ទី9នេះចិត្តចប់អត្ត10ដល់ចប់ហើយញាតិញោមទី9វិមុតិកថាសំដីដែលនាំឲ្យផុតចាកកិលេសទាំងពួងណែឲ្យផុតចាកកិលេសទាំងពួងណាសំដីដែលពោលឲ្យផុតចាកកិលេសទាំងពួងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គញាតិញោមព្រះអង្គទូលមាន ព្រះអញ្ញាកោណ្ឌញ្ញៈ ព្រះអង្គទូលមាន ផត្តយៈព្រះអង្គទូលមានអសជីព្រះអង្គទូលមានមហានាមបបៈអីហ្នឹងដើម្បីរួចចាក់កិលេសម្ដងព្រះអង្គលោកទូលមានតែអត្តកលមដ្ឋានយោគការធ្វើខ្លួនឲ្យពិបាកអត់ប្រយោជន៍ទេកម្មសុខាលិកានយោគការប្រព្រឹត្តនៅសេចក្តីសុខក្នុងកម្មក៏អត់ប្រយោជន៍ដែរមានតែការប្រព្រឹត្តចិញ្ចាកម្មគឺមជ្ឈមបរិបទាប្រព្រឹត្តទៅដោយអង្គ8 ក្នុងការដើរតាមផ្លូវព្រះអរិយទាំងឡាយដំណើរដើរល្អតែនាំកាយទៅកាន់ប្រឡាយព្រះនិព្វានណាញាតិញោមបើហ្នឹងហើយគឺដើម្បីសម្ដីពោទៅឲ្យរួចចាកអំពីកិលេសស្ថិតនៅក្នុង ចំណុចនៃសេចក្តីល្អឲ្យដល់នៅអេកន្តប្រមសុកពោលឲ្យលះនៅអង្គើកង្វល់ផ្សេងផ្សេងអង្គើណា ដែលនាំមកនៅសេចក្តីទុក្ខ អំពើណានាំមកនៅអំពើសៅម៉ងបង្កនៅកិលេសឲ្យកាន់តែកើតនោះมันឈ្មោះថាសំដី គឺវិមុតតិកថាទេហើយมันឈ្មោះថា ក្នុងកថាវត្ថុទេទី10ទីបញ្ចប់ចប់បានណាញាតិញោមទី10ទីបញ្ចប់គឺវិមុតតិញាណទេសនៈកថា បានន័យថាសំដី ដែលពោលទៅនាំមកឲ្យកើតចំណេះដឹងហើយ ពោលមកឲ្យឃើញនៅភាវៈពិតដែលប្រះចាកនៅកិលេសទាំងពួងឃើញទេដំបងឡាយឲ្យចេញចាកកម្មវិមុតទេកថាបាញ់មិញបញ្យល់ឲ្យឃើញទោសរបស់កម្មហើយដើម្បីឲ្យចេញចាកកម្មនឹងព្រះអង្គទូលមានសត្វលោកឲ្យឃើញទោសរបស់កម្មទោសរបស់កម្មហើយឲ្យឃើញចំណុចនៃកម្មហើយឃើញ វិមុតតិញាណទស្សនៈឃើញការរួចចាកកាមរួចចាកកិលេសដល់នៅចំណេះដឹងខ្ពស់គឺព្រះនិព្វានទីបានទេញាតិញោម10បាត់ចឹងចប់ហើយញោមមែនទេហ្នឹងឯងបណ្ណមន្តានីបុតជាប្រក្រដីបានទូលមានសាវកទាំង500មកអញ្ចឹងហើយព្រះអង្គក៏បានបបូលកូនសាសដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គគង់នៅនឹងវត្តហែវត្តវេលវ័នទីក្រុងរាជក្រឹសក៏ឲ្យកូនសិស្សនឹងទៅថ្វាយអង្គមព្រះអង្គព្រះអង្គបានសាកសួរហើយសុខចិត្តបណ្ណមន្តានីនេះទៅតាមក្រៅអត់នៅ ច្រឡំច្រឡំគ្នាទេកូនសិស្សទៅមុន60យោជទៅបានបណ្ណមន្តានីនេះនិមន្តទៅតាមក្រៅ ទៅដល់បរិស័ទទាំងឡាយនិងកូនសិស្សទាំងឡាយ500នាក់នឹងបានថ្វាយអង្គមព្រះព្រះអង្គសួរមិនទៅពិខុយ៉ាងមិនទៅ ការប្រព្រឹត្តព្រមចរិយធម៌នឹងយ៉ាងណាដែរប្រព្រឹត្តទៅដើម្បីអីដែរដើម្បីប្រយោជន៍អីខ្លះទៅហើយអបជារបស់អ្នកជាប្រកដីឲ្យទូលមានអវាទយ៉ាងណាបបិទ្ធព្រះអង្គឧបជារបស់ខ្ញុំព្រះអង្គជាប្រក្រតីនឹងគឺទូលមាននៅកថាវត្ថុទាំង10ព្រះអង្គ កថាវត្ថុ10មិញមិញណាញាតិញោមទើបមាននៅកថាវត្ថុទាំង10ព្រះអង្គទើបបានពោលសរសើរអំពីគុណតម្លៃរបស់បណ្ណមន្តានីបុត្រលើដល់ព្រះសរិបុត្រព្រះសរិបុត្រមានគោលបំណង ចង់ជួបបណ្ណមន្តានីបុត្រនឹងព្រោះកូនសិស្ស500នាក់ឬតែប្រកដីរបស់លោក តែងតែពោលធរសំដែងតពញ្ញុលអំពីកថាវត្ថុ10ហ្នឹង ថ្ងៃមួយព្រះអង្គចែកអំពីក្រុងរាជក្រឹសដើម្បីធ្វើដំណើរនិមន្តមកកាន់ក្រុងសាវត្ថីព្រះបណ្ណមន្តានីដឹងតែព្រះអង្គនិមន្តអំពីក្រុងរាជក្រឹសមកក្រុងសាវត្ថីក៏ធ្វើដំណើរពីក្រុងកបលវត្ថុបុរីទៅដល់ទាន់ព្រះអង្គនៅនគរវេសាលីក្នុងគណកតញាតិញោមទៅដល់ថ្វាយអង្គមព្រះអង្គថ្វាយអង្គមព្រះអង្គព្រះអង្គសម្ដែងធម៌ស្ដាប់ចប់នៃការសម្ដែងធម៌ទៅ ទៅពួនសងំក្នុងព្រៃអន្តវ័នដើម្បីចម្រើននៅធរចូលចិត្តក្នុងទីស្ងាត់ព្រះធម្មសេនាបតីសរីបុត្រដឹងថាបណ្ណមន្តានីចូលក្នុងព្រៃអន្តវ័នហើយក៏ព្រះអង្គថ្វាយអង្គមព្រះលា ទៅកាន់ទីសំងំក្នុងព្រៃអន្តវ័នក្បែរគ្នានឹងសន្តានាគ្នាសាក់សួរធរគ្នានិយាយអំពីវិសុទ្ធិ7យ៉ាង មានសេចក្តីព្រោះក្បោះក្បាយក្នុងកម្ពីព្រះសោតានបៃដកមជ្ឈមនិកាយមូលៈបាណាសកៈបៃដកភាគ21ញាតិញោមដែលនិយាយអំពីការដោះប្រស្នាផ្សេងផ្សេងអំពីការចោទឆ្លើយសួរអំពីសំណាក់ព្រះសរិបុត្រនិងព្រះបណ្ណមន្តានិបុត្ររហូតបានចេញអំពីទីសងំនឹងមកវិញទៅបានយាងត្រឡប់ទៅកាន់ទីកន្លែងរបស់ខ្លួនវិញ ដល់ក្នុងទីអារាមវត្តព្រះ សម្មាសម្ពុទ្ធជាអង្គម្ចាស់ថ្ងៃមួយដល់ទីអារាមវត្តនឹងព្រះអង្គបានប្រកាសចំពោះមុខសង្ឃទាំងឡាយថាមនាលភិក្ខុទាំងឡាយមន្តានីបុត្រ ជាភិក្ខុមួយអង្គកំពូល លើភិក្ខុទាំងឡាយផ្នែកខាងធម្មកថាឃើញទេញាតិញោមតែងតាំងកដាលជំនុំសង្ឃអញ្ចឹងណាផ្នែកខាងធម្មកថាគឺកំពូលលើភិក្ខុទាំងឡាយគ្មានភិក្ខុណាប្រៀបប្រដូចបានព្រះអានន្ទណាញាតិញោមសម្រេចសោតាក៏ដោយសារបណ្ណមន្តានីនឹងសម្ដែងធរដែរបានអានន្ទសម្រេចដោយសារបណ្ណមន្តានី ផ្ដល់អវាទកថាវត្ថុ10យ៉ាងហ្នឹងកូនសិស្ស 500នាក់បានសម្រេចអរហន្តក៏ដោយសារកថាវត្ថុ10យ៉ាងនឹងដែរឃើញទេញាតិញោមហើយយើងស្ដាប់មកព្រឹកហ្នឹង10យ៉ាងហ្នឹងបានអីខ្លះតាមស្រួលបានតែចុកចកេះញាតិញោមមែនទេមែនអត់ចុកចកេះអត់ចុកប៉ិនហ៊ានប្រាប់លោកឯងបើតែកថាវត្ថុ10នោះបានជាប្រយោជន៍សម្រាប់កូនសិស្ស500នាក់ក្នុងកាលវេលាជា ខាងក្រោយមកដល់កាលវេលាបរិនិព្វានក៏ ថ្វាយបង្គំសូមលាព្រះអង្គចូលកាន់បរិណិព្វានទៅនេះគឺជាប្រវត្តិរបស់ព្រះបណ្ណមន្តានីបុត្រអេតតកៈផ្នែកខាងកំពូលលើភិក្ខុទាំងឡាយផ្នែកខាងធម្មកថាសូមអនុមោទនីតើបានហើយចប់ប៉ុណ្ណឹងចោះញាតិញោមណាការសម្ដែងពធប្រវត្តិរបស់ព្រះបណ្ណមន្តានីបុត្រជាអេតតកៈផ្នែកខាង ធម្មកថាក៏សំការវេលានឹងចប់ដោយសង្ខេបខ្លីមុននឹងចប់សូមសំណាក់ជាស្រ័យអំពីប្រគុណម្ចាស់ពុទ្ធបរិស័ទញាតិញោមទាំងអស់គ្នាអ្នកស្ដាប់ធម៌ក្រែងលោកការលើកឡើងសម្ដែងវធរបស់ព្រះមហាសាវកពុំសំស្របពុំសំទឹកវតីប្រគុណម្ចាស់ទឹកចិត្តពុទ្ធបរិស័ទសូមមេត្តាជាស្រ័យអភ័យទោសដោយសេចក្តីអនុគ្រោះសូមប្រកេនបុណ្យកុសលលោកម្ចាស់គ្រប់ព្រះអង្គជូនបុណ្យកុសល ពុទ្ធបរិស័ទទាំងអស់គ្នាអំណាចនៃធម្មទាននេះញ៉ាំងចិត្តសัตว์លោកឲ្យរួចចាក់ទុកដល់នៅព្រះនិព្វានគ្រប់គ្រប់ព្រះអង្គគ្រប់គ្រប់គ្នាសូមអនុមោទនីអនុមោទនីបនអនុមោទនីមគ្គផលអនុមោទនីអយ៉ាងសង្កេតពេលអ្នកសមត្តាវធទេសនាសម្ដែងអំពីប្រវត្តិព្រះបណ្ណមន្តានិបតសន្មតចប់សង្ខេបប៉ុណ្ណេះឯងអេវ៉ាំង សូមពុទ្ធបរិស័ទទាំងអស់តាំងចិត្តជ្រះថ្លាស្ដាប់ព្រះធម៌ទេសនាជាបន្តទៀតសូមអនុមោទនីនមត្ថរតនតយស័កខ្ញុំព្រះករុណាម្ចាស់សូមនមស្ការចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លារពងពោះ នឹងសូមគោរពនមស្ការចំពោះព្រះអង្គគ្រូគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមាននាវេលាកាសនេះនឹងសូមនមស្ការចំពោះប្រកណាប្រគុណចាស់គ្រប់ព្រះអង្គនឹងសូមចម្រើនពរចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រម ទាំងលោកជំទាវ និងឯកឧត្តមលោកជំទាវអស់លោកពុទ្ធបរិស័ទញាតិញោមទាំងអស់ ដែលបានអញ្ជើញមកដើម្បីនឹងស្ដាប់នៅពធទេសនារបស់នេតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមរួមមួយចំណែកដោយនីវេលាឱកាសនេះគឺនេតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានប្រារព្ធធ្វើពិធីបន់អនុមោទនាបនខួបគម្រប់2600ឆ្នាំ នៃការត្រាស់ដឹងរបស់ ព្រះសម្មាសម្ពុទ្ធចឹងវេលាឱកាសនេះបានពេលវេលាអំពីព្រះអង្គគ្រូដើម្បីផ្ដល់ពេលវេលាសម្រាប់ខ្ញុំ កាណាដើម្បីបញ្ជាក់ក្រោយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបាន ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណគឺពេលដែលព្រះអង្គបាននៅវិជា ដោយដែលលោកម្ចាស់ព្រះអង្គបានលើកខាងដើមមានពពេនវាសានុសតិវិជាជាដើម គឺព្រះដ៏មានពភាកព្រះអង្គបានពិចារណានៅព្រះធម៌អនុលោមបដិលោមនៅបញ្ហានោះព្រះសម្មាសម្ពុទ្ធព្រះអង្គអត់បានសោយចង្ហាន់ទេណាញាតិញោមអស់រយៈកាល49ថ្ងៃ ដែលយើងច្រើនឲ្យឈ្មោះថាសត្តមហាឋាន កន្លែង49ថ្ងៃហ្នឹងគឺជាកន្លែងឋានទាំង7 ដែលព្រះអង្គក្នុងមួយកន្លែងគឺប្រារព្ធគង់នៅទីនោះ7ថ្ងៃ មួយកន្លែង7ថ្ងៃមួយកន្លែង7ថ្ងៃនឹងពេលដែលព្រះអង្គបានត្រាស់ដឹងនៅពធហើយណាញាតិញោមព្រះអង្គអត់ទាន់និមន្តទៅណាទេគឺព្រះអង្គនៅអស់រយៈកាល49ថ្ងៃព្រះអង្គបានសោយចង្ហាន់របស់នាងសុជាតិតា49ពំនូតហើយព្រះអង្គអត់ សៅចង្ហាន់49ថ្ងៃដែរណាញាតិញោមក្នុងសត្តមហាដ្ឋានទាំង7ពេលដែលព្រះដ៏មានពភាកព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនៅលើរតនបល្ល័ង្កក្រោមមលុបពោធិព្រឹកនាថ្ងៃពេញបូរមីខែពិសាខឆ្នាំរកាដែលយើងបានប្រារព្ធពិធីបន់ខួប2600ឆ្នាំនៃការត្រាស់ដឹងរបស់ព្រះអង្គ គឺរាប់បញ្ចូលក្នុងការត្រាស់ដឹងរបស់ព្រះអង្គ45ព្រះវស្សានិង ជាមួយពុទ្ធសករាជ2555គឺគិតទៅឃើញ2600ហ្នឹងហើយក្នុងការដែលព្រះអង្គបាន ត្រាស់ ដឹងនៅពធនោះគឺព្រះអង្គគង់នៅលើរតនបល្ល័ង្កអស់7ថ្ងៃណាញាតិញោម7ថ្ងៃ ព្រះអង្គអត់និមន្តទៅណាទេក្នុងសប្តាហ៍ទី1ហ្នឹងគឺចាប់ពីថ្ងៃ1រោចរហូតដល់ថ្ងៃ8រោចនៅក្នុងថ្ងៃប្រហ័សនឹងដដែលណារហូតដល់ក្នុងសប្តាហ៍ទី2គឺរាប់ពីថ្ងៃ8រោចខែពិសាខរហូតដល់ថ្ងៃ15រោចព្រះអង្គបាននិមន្តទៅទិសខាងឦសាននៃរតនបល្ល័ង្កគឺទិសឦសាននៃរតនបល្ល័ង្កហ្នឹង ព្រះអង្គលោកតតមើលរតនបល្ល័ងដោយមិនប្រព្រឹត្តភ្នែកអស់រយៈកាល7ថ្ងៃអ្នកញាតិញោមព្រះអង្គមើលរតនបល្ល័ងនោះអត់ព្រិចភ្នែកទេ យើងមិនអាចអត់ព្រិចដោយព្រះអង្គបានទេណា7ថ្ងៃណាញាតិញោមយើងសាក់លបងគ្នាយើងធ្លាប់ភ្នាល់សម្លក់គ្នាមិនព្រិចភ្នែកតាមួយម៉ោងមិនបានផងណាតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ អស្ចារ្យជាងយើងត្រង់ថាព្រះអង្គសំបីតែ ត្រង់ដែលព្រះអង្គមិនប្រព្រឹត្តភ្នែកអស់រហូតដល់7ថ្ងៃណាទីកន្លែងនោះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នោះឲ្យឈ្មោះថាអនិមិសកចេតិយដ្ឋាន ដែលក្នុងសព្ទាទី2ក្រំតែគង់នៅទីនោះ គឺអស់រយៈកាល7ថ្ងៃអត់ព្រិចភ្នែកទេគឺដោយព្រះអង្គមានបៃតិ សោយវិមុតទៅសុខសបាយប្រតិព្រះអង្គក្នុងការត្រាស់ដឹងនៅ អនុត្តរសម្មាសម្ពោធិញ្ញាណរបស់ព្រះអង្គក្នុងសប្តាហ៍ទី3គឺរាប់ពីថ្ងៃ15រោចខែពិសាខទៅថ្ងៃ7កើតខែចេសគឺព្រះរាមាពភាកព្រះអង្គបាននិមិត្តជាចង្ក្រមកែវត្រង់ចង្ក្រមត្រង់ចន្លោះទីកន្លែងដែលឲ្យឈ្មោះថាអនិមិសកៈ ចេតយឋាននឹងនឹងត្រង់ចន្លោះនៃរតនបលាំងដែលព្រះអង្គបានត្រាស់ដឹងនិមិត្តទីចង្ក្រមកែវនៅទីហ្នឹងដែលយើង បានធ្លាប់ ដឹងទាំងអស់គ្នាធ្លាប់ ចេះសូត្រត្រង់ចំណុចសតមហាឋាននឹងក្នុងសព្ទាទី3ត្រង់កន្លែងនោះឯងឈ្មោះថារតនចង្ក្រមណាញាតិញោមក្នុងសព្ទាទី3សព្ទាទី4គឺរាប់ចាប់តាំងពីថ្ងៃ7កើត ខែជេទៅដល់ថ្ងៃ14កើតខែជេព្រះអង្គបាននិមន្តទៅខាងទិសទីយប់នៃរតនបល្ល័ង្កទីនោះព្រះអង្គបាននិមិត្តផ្ទះកែវក្នុងផ្ទះកែវដែលព្រះអង្គបានគង់នៅទីនោះគឺជាវិការៈនៃព្រះសទ្ធំទាំង84000ព្រះសទ្ធំនឹងព្រះអង្គបាន គង់នៅទីហ្នឹងព្រះអង្គបាននិមិត្តនៅផ្ទះកែវហ្នឹងដែលជាវិការៈនៃព្រះសទ្ធំទាំង84000ព្រះធម្មខណ្ឌក្នុងនោះ មានសតិប្បដ្ឋាន4ទុកជាភូមិភាគចំណែកអតិបាតធ4ជាសសរវិន័យ3ដកជាជញ្ជាំងសមបធាន4ជាក្របសមាបត្តិ8ជារតនៃផ្ទៃ ញ៉ាំងសូតានបីដកជាគ្រឿងដំបូលអភិធម្មបីដកជាគ្រឿងសម្រាប់ប្រក់ក្នុងព្រះធម៌ទាំង84000ដែលប្រកបដោយនិកាយ5អង្គ9នឹងក្នុងសព្ទាសព្ទាទី4ណាញាតិញោមយើងយល់ទាំងអស់គ្នា ថាសត្តមហាឋាននឹងដែលព្រះអង្គលោកបាន ត្រាស់ដឹងហើយក្នុងសព្ទាទី4ព្រះអង្គបានចង្ក្រមភាវនានៅក្នុងផ្ទះកែវដោយព្រះអង្គសញ្ជឹងនៅព្រះធម៌ទាំង84000ហ្នឹង នឹងពិចារណាចំពោះសពសត្វតើសត្វណាខ្លះដែលជាអ្នក មានឧបនិស្ស័យក្នុងការស្ដាប់ធម៌របស់តថាគតពេលដែលតថាគតនឹងសម្ដែងធម៌ប្រោសក្នុងសព្ទាទី5ព្រះដ៏មានពភាកព្រះអង្គបាននិមន្តទៅកាន់អច្ចបាលនិក្រោតគឺដើមជ្រៃគឺរាប់ចាប់ពីថ្ងៃ14កើតខែជេទៅដល់ថ្ងៃ6រោចខែជេ ថ្ងៃ14កើតខែជេទៅដល់ថ្ងៃ6រោចខែជេគឺព្រះអង្គនិមន្តទៅគង់ក្រោមដើមអច្ចបាលនិក្រោធយ៉ាងហើយអច្ចបាលនិក្រោធគឺដើមជ្រៃក្នុងទីនោះព្រះដ៏មានពភាព្រះអង្គសេចក្ដីនៅព្រះសុធម្មដែលវិសេសវិសាលសម្រាប់ ការត្រាស់ដឹងរបស់ព្រះអង្គប៉ុន្តែក្នុងកាលវេលានោះមានព្រាមម្នាក់ញាតិញោមព្រាមម្នាក់បាន ដើរមកជួបព្រះសម្មាសម្ពុទ្ធឈ្មោះថាហុំហុំកជាតិកៈព្រាមនឹងនៅក្នុងនៃហ្នឹងគឺពិស្ដានៅក្នុង វិន័យ3ដកភាគ6តែមើលពីខាងដើមទៅទៅឃើញនៃនៃព្រាមហ្នឹងបានជួបជាមួយ ព្រះដ៏មានពភាកកាលដែលជួបព្រះដ៏មានពភាកព្រាមហ្នឹងទូសួរព្រះអង្គថាបបិទ្ធព្រះអង្គដល់ចម្រើន តើដូចម្ដេចដែលហៅថាព្រាម ព្រះដ៏មានពភៈព្រះអង្គទ្រង់ត្រាស់តបជាមួយនឹងហុំហុំកជាតិកៈព្រាមហ្នឹងថាដែលហៅថាព្រាមគឺមនុស្សដែលប្រះចាកនៅរាគាតិកិលេសមនុស្សដែលស្ងប់ចាកនៅលោកធរមនុស្សដែលពោពេញដោយសេចក្តីសុខនិងសេចក្តីចម្រើនដល់ក្រៃលែងមនុស្សដែលប្រកបដោយធម៌នោះឈ្មោះថាជាព្រាមពេលនោះឯងព្រាមបានស្ដាប់ពាក្យហ្នឹងអត់យល់ចូលចិត្តក៏ចេញបាត់ទៅ ពេលដែលព្រាមនឹងចេញបាត់ព្រះដ៏មានពភាកព្រះអង្គទ្រង់សញ្ជឹងពិចារណាដោយវិមុតសុខរបស់ព្រះអង្គទៀតនៅក្នុងសព្ទាទី5ហ្នឹងគណៈនោះមាមានចិត្តបាបមាមានចិត្តបាបបានចូលមកអរតនីព្រះដ៏មានពភាកដើម្បីចូលកាន់ព្រះបរមនិព្វានផន្តេភគវីបពិត ព្រះដ៏មានពភាកដល់ចម្រើន ការសន្សំបារមីរបស់ព្រះអង្គនោះ តាំងពីជាតិទី1រហូតពេលនេះព្រះអង្គបានត្រាស់ដឹងនៅធរហើយព្រះអង្គបានជ្រាបច្បាស់នៅសត្វលោកហើយព្រះអង្គបានផុតចាកនៅកណ្ដាប់ដៃនៃមីហើយព្រះអង្គកាលនេះវេលានេះជាការគួរដល់ព្រះអង្គដើម្បីចូលកាន់ព្រះបរមនិព្វានហើយព្រះអង្គក្នុងគណៈនោះឯងព្រះដ៏មានពភាកព្រះអង្គបានត្រាស់តបជាមួយមីថាមនាលមី ដរាបណាធោអារបស់តថាគតមិនទាន់សម្ដែងទេ សាវកតថាគតមិនទាន់មាននៅឡើយសត្វលោកទាំងឡាយមិនទាន់រួចចាកនៅអន្ទាក់នៃមានៅឡើយសាវករបស់តថាគតមិនទាន់បានទាំងចេះសម្ដែងនៅពុទ្ធនៅឡើយនោះតថាគតមិនទាន់បរិនិព្វានទេនឹងព្រះអង្គបានត្រាស់ដឹងក្នុងសព្ទាទី5នឹងមានមកអរតនីចំពោះព្រះអង្គតែព្រះអង្គអត់ព្រម មីដើរចេញទៅទៅដល់ផ្លូវបែកជា4អង្គុយយំទៅញាតិញោមក្នុងគណៈនោះឯងនាងត្រូវជាកូនរបស់មីមាននាងអរតីមាននាងរាគាមាននាងតណ្ហាយហ្នឹងមករាំប្រឡោមជាមួយ នឹង ព្រះតមានពភាកដើម្បីជួយបិតារបស់ខ្លួនកើតទុកដោយសាររតនីព្រះសម្មាសម្ពុទ្ធមិនបាន ប្រេនិព្វានតែនៃនោះមានវែងឆ្ងាយទៀតគ្រាន់តែថាជាការបញ្ជាក់មួយសម្រាប់ ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដឹងអំពីដំណើរនៃការត្រាស់ដឹងរបស់ព្រះអង្គក្នុងសព្ទាទី5រាប់ទៅដល់សព្ទាទី6ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គចេញអំពីអជ្ជបាលនិក្រោធគឺដើមជ្រៃនោះ គឺព្រះអង្គបាននិមន្តទៅកាន់ស្រះមួយឲ្យឈ្មោះថាស្រះមុជលិនហ្នឹងក្នុងសព្ទាទី6 មាននៃនឹងពុស្ដាល្អក្នុងវិន័យ3ដកភាគ6ដូចគ្នាលេខរៀងខាងដើមទំព័រខាងដើមណា ដែលនិយាយអំពីស្រះមួយជ្រិលហ្នឹងហ្នឹងគឺរាប់ចាប់តាំងពីថ្ងៃ600ខែចេដល់ថ្ងៃ13រោចខែចេដែលព្រះអង្គទ្រង់គង់នៅក្នុងស្រះមួយជ្រិលប៉ុន្តែការគង់របស់ព្រះអង្គគឺនៅនឹងមាត់ស្រះទេនៅក្រោមដើមរាំងណាញាតិញោមក្រោមដើមរាំងហ្នឹង ពេលដែលព្រះអង្គកំពុងតែគង់នៅមាត់ស្រះនៅក្រោមដើមរាំងហ្នឹងព្រះអង្គបានពិចារណានៅផ្កាឈូកមានផ្កាឈូកខ្លះលិចនៅនឹងបាតភក់ជ្រាំផ្កាឈូកខ្លះអណ្ដែតផុតភក់ជ្រាំតែនៅក្នុងទឹកនៅឡើយផ្កាឈូកខ្លះទៀតនៅពាក់កណ្ដាលទឹករៀបនឹងចេញពីមាត់ទឹកហើយឯផ្កាឈូកខ្លះទៀតក៏រីកស្គុះស្គាយផុតចាកមាត់ទឹកដែលបានទទួលនៅព្រះសូរិយាហើយ ពេលនោះព្រះអង្គលោកទ្រង់ត្រាស់ពិចារណាថាសត្វលោកទាំងឡាយក៏ដូច្នោះដែរសត្វលោកខ្លះគោរពជឿតាម ព្រះដ៏មានពភាកសំដែងធေါ်ទៅដូចជាផ្កាឈូកដែលផុតនៅមាត់ទឹកហើយពេលដែលព្រះអាទិត្យបើកពន្លឺមករីកដើម្បីទទួលនៅពន្លឺព្រះអាទិត្យយ៉ាងណាធរអារបស់តថាគតដែលសំដែងប្រុសសម្រាប់សពសัตว์នោះពិតជាឆាប់ទទួលបានតែមានសัตว์ខ្លះទៀត នៅត្រឹមប៉ំប៉ំមាត់ទឹកដូចជាផ្កាឈូកដែលនៅប៉ំប៉ំមាត់ទឹកមិនទាន់នឹងរីកនៅឡើយអាចស្ដាប់ធម៌បានអាចសមាទានសិលបានអាចគោរពសេចក្តីល្អបាន ប៉ុន្តែត្រង់ដែលថាឲ្យជ្រះថ្លាទទួលយកបានទាំងអស់នោះគឺមិនអាចទេមានការឈូកខ្លះទៀតនៅពាក់កណ្ដាលទឹកពាក់កណ្ដាលទឹកគេហៅថាផ្កាឈូកលងទឹកណាញាតិញោមណាផ្កាឈូកលងទឹក បើយើងគិតមកក្នុងកាល នោះរហូតមកដល់ពេលបច្ចុប្បន្នបើបច្ចុប្បន្នលងទឹកក៏ច្រើនដែរណាញាតិញោមដឹងអត់ដឹងលងទឹកមិនទេផ្កាឈូកដែលនៅពាក់កណ្ដាលទឹកបានន័យថាផ្កាឈូកលិចក្នុង ទឹក គឺសំដៅលើផ្កាឈូកដែលលងទឹកយើងឥឡូវនេះអត់លង ទឹកទលេអត់លង ទឹកត្រពាំងអត់លងទឹកព្រែកអីទេគឺលងលងទឹកកែវយើងហ្នឹងសប្ងៃហ្នឹងណាញាតិញោម ទឹកកែវហ្នឹងកាលណាទៅលងហើយម៉ូតូបើកអត់ដឹងផ្លូវទេបាទដឹងលងទឹកកែវលងអីអត់បងប្អូនសិស្សសិស្សស្រាណាហ្នឹងហើយទឹកកែវហ្នឹងកាលណាទៅលងហើយគ្រោះថ្នាក់ចរាចរណ៍ក៏ញឹកដែរទ្រឹស្ដីមួយថាបើស្រវឹងកុំឲ្យបើកបោះតែបើបើកបោះកុំឲ្យស្រវឹងចឹងហើយមនុស្សយើងបច្ចុប្បន្នហ្នឹងបើលងខ្លាំងមែនទែនលងទឹកកែវហ្នឹងឯងលងទឹកកែវលងទឹកកំប៉ុងលងទឹកអីទាំងអស់ ហ្នឹងហើយទឹកហ្នឹងឯងកាលណាលងហើយប្រពន្ធក៏ហ៊ានវាយចានក៏ហ៊ានបោកឆ្នាំងក៏ហ៊ានបោកផ្ទះហ៊ានដុតទៀតហ្នឹងលង ទឹកកែវសាហាវអញ្ចឹងណាព្រះដែលមានពពាព្រះអង្គពិចារណាផ្កាឈូកដែលនៅពាក់កណ្ដាលទឹកហ្នឹងលងទឹកកែវលងទឹកហ្នឹងគឺសំដៅមនុស្សពិបាកនឹងដឹកនាំហើយឲ្យរកបនរកកសាល មិនងាយទេការទេសនាឲ្យស្ដាប់ក៏មិនងាយនឹងស្ដាប់ដែរដូចយើងសម័យបច្ចុប្បន្នហ្នឹងអញ្ចឹងនេតិពុទ្ធសាសនាផ្សារភ្ជាប់សង្គមវិទ្យុ ក៏ចាក់ផ្សាយទូរទស្សន៍ក៏ចាក់ផ្សាយតែស្រែកតអ្នកលងទៅកែមិនខ្ចីមើលមិនខ្ចីស្ដាប់ទេមិនទេទៅចង់លោកឯងទេអាយះកំពុងកក៏ទេទៅមិនចឹងទេញាតិញោមណាមែនមែនហ្នឹងហើយរហូតដល់យូរយូរទៅគេថាអុយលោកអស់ហ្នឹងចេញមកសាំត្មងមុខដដែលដដែលដដែលដដែលលោកអស់ហ្នឹងតែមិនបងឲ្យលោកធ្វើខ្លួនខុសវិញហ្នឹងដាក់សក់ឲ្យហាយឡាយសក់ឲ្យមិនវាខុសពីហ្នឹងម្ដងណា យូរយូរទៅសត្វតលោកមុខអដែលអដែលប៉ិនអ្នកដែលថាហ្នឹងអត់ទាំងមើលផងហ្នឹងណាតែចេះនិយាយអូយនាទីហ្នឹងលោកអដែលអដែលមុខអដែលអដែលប៉ោះវត្ថុអញ្ចឹងណាវត្ថុស្ដាប់រាល់ព្រឹករាល់ល្ងាចហ្នឹងលោកដដែលដដែលតែមានលោកប្លែកណាការផ្សាយធម៌អញ្ចឹងណាអង្គនេះផ្សាយទៅ អង្គនោះផ្សាយទៅប៉ុន្តែគ្រាន់តែថាទោះយ៉ាងណាក៏ដោយអ្នកលងទឹកកែវនៅតែមិនពេញចិត្តគាត់ជានិច្ចណាញាតិញោមណាណាញាតិញោមមិនពេញចិត្តទេណា ព្រះអង្គពិចារណាអញ្ចឹងពិបាកស្ដាប់ពិបាកបដៅផ្កាឈូកដែលនៅក្នុង បាតភក់ជ្រាំហ្នឹងហើយនឹងពិបាកទាំងទាញផងនឹងរឹងផងហើយនឹងអាចធ្វើរហូតដល់ទោសដល់ក្រៃលែងមានជាអាចដោយភិក្ខុទេវទត្តជាដើមនឹងក្នុងសព្ទាទីប្រមាណនោះសព្ទាទី6នៅ ក្នុងស្រះទៀបស្រះមួយចលិនកាលនោះឯងមានភ្លៀងបង្អោមកញាតញោម ភ្លៀងអស់7យប់7ថ្ងៃគ្រាន់តែភ្លៀងហ្នឹងក្នុងសប្តាហ៍ទី6ហ្នឹងភ្លៀងព្រះអង្គលោកទ្រង់ពិចារណាភ្លៀងមេឃបង្អោចុះមកមាននាគមួយស្ដេចនាគឈ្មោះថាមុជលិនហ្នឹងហើយទៅបានដាក់ថាស្រះហ្នឹងស្រះមុជលិនដោយសារមានស្ដេចនាគហ្នឹងមកពាត់ព្រះអង្គ7ជុំណាញាតិញោមពាត់7ជុំហើយបើកពពាប្រក់ពីលើព្រះអង្គ ខំក្រងព្រះអង្គ7យប់7ថ្ងៃដោយសារមានភ្លៀងផង រលឹមផង ខ្យល់ព្យុះផងដូច្នេះបានមុចលិនតនិកក្នុងឯងអ្នករាំងអ្នកការពារព្រះអង្គក្នុង ទីនោះឯងក្នុងសព្ទាទី6ទីនោះដែលឲ្យឈ្មោះថាមុចលិនតស្រះកាលនោះឯងពេលដែលភ្លៀងរាំងនិកនោះក៏ប្រែកលាជាមនុស្សកំឡោះម្នាក់ឈរប្រណំគោរពថ្វាយបង្គំព្រះដ៏មានពភាក ព្រះអង្គក៏បានត្រាស់តបដោយន័យមានជាអាចថាការអស់ទៅនៅកិលេសការស្ងប់ចាក់នៅកិលេសនិងតណ្ហា គឺអ្នកនឹងរស់នៅជាសុខកាលនោះព្រះអង្គទ្រង់យាងចេញមកអំពីទីចិត្តនៃស្រះមុជលិនក្នុងសប្តាហ៍ទី7ព្រះអង្គមកគង់នៅក្រោមដើមកេះញាតិញោមដែលលើដើមកេះញាតិញោមដែលលើអត់ដែរនៅគង់នៅក្រោមដើមកេះ ណែក្នុងដើមកេះនេះណែញាតញោមសព្ទាទី7ពេលនោះឯងកាលនោះព្រះអង្គលោកទ្រង់ពិចារណា នៅធររបស់ព្រះអង្គដោយសោយវិមុតសុខក្នុងសព្ទាទី7នេះដោយព្រះអង្គលោកទ្រង់គិតថាសត្វលោកទាំងឡាយខ្លះទៅមិនរីករាយក្នុងធរខ្លះទៅមានកិលេសដោយក្រាស់ដូច្នេះការសំដែងធម៌របស់តថាគតគឺពិបាកក្រៃលែងពិបាក ដូច្នេះតថាគតមិនចំណាយពេលវេលាដើម្បីហត់អត់អំពើទេពេលនោះឯងសហំបតីព្រមជ្រាបគណៈចិត្តញាតិញោមជ្រាបគណៈចិត្តដែលព្រះសម្មាសម្ពុទ្ធព្រះវិតកៈដូច្នេះសហំបតីព្រមក៏ចុះមកអំពីព្រមលោកថាបើមិនរតនីព្រះ សម្មាសម្ពុទ្ធទេ នោះព្រះអង្គពិតជាមិនសំដែងធម៌ទេហ្នឹងណាសហមតតីព្រមក៏ចុះមករតនីព្រះដមានពភាក ព្រមាចៈលោកាធិបតីសហម្បតីកតញ្ញលីនឹងជាដើម ទៅ បាន មានលោកសំដែងធម៌មុនសំដែងហ្នឹងអរតនីលោកហ្នឹងគេហៅថាយាយព្រំបើយាយអរតនីណាហើយបើតាអរតនីគេហៅតាព្រំអញ្ចឹងទៅអញ្ចឹងសំដៅលើ សហម្បតីព្រំហ្នឹងក្រោយមកទៀតពេលដែលអរតនីហើយមានតផសៈនិងពលិកៈបានធ្វើពិនិចធ្វើជួញជំនួញអំពីអត្តរៈបឋជនបតក្នុងឯង ជួញរទេសបានដោយមិត្តភ័ក្តិគឺទេពតា7ជាតិមុនបានប្រាប់ថាព្រះអង្គត្រាស់ដឹងហើយអ្នកទាំងពីរហ្នឹងក៏មកថ្វាយនៅសដោដុំនិងសដោផងចំពោះព្រះតមានវភិហើយក៏សុំខ្លួនជាឧបាសកដំបងគេ ក្នុងពុទ្ធសាសនា តែបានតែ សារណៈតែពីរទេគឺពុទ្ធសារណៈនិងធម្មសារណៈប៉ុណ្ណោះហៅថា ទ្វេវាចេកសារណគមបានត្រឹមតែ2ដំបូងគេបង្អស់ក្នុង ពុទ្ធសាសនាសូមអនុមោទនីនឹងហើយសត្វតមហាឋានទាំង7អស់គម្រប់កាល49ថ្ងៃស្មើនឹង7សប្តាហ៍ការសម្ដែងមានកាលវេលាប៉ុណ្ណេះសំសំសូមព្រះអង្គគ្រូគ្រប់ព្រះអង្គញាតិញោមទាំងអស់ទាំងចិត្តជ្រះថ្លាដោយសេចក្តីរីករាយសូមអនុ